ខ្ញុំកណានៅពីតូចនៅចាំរត់ដួលតបៅក្បាលជង្គង់កណាម៉ែក៏ដាំទឹកស្លឹកអំពិលលាងឲ្យកណាហើយនៅស្នាមរហូតមកសប្ងៃក្បាលជង្គង់នឹងតបៅធំប៉ិនមេជើងនោះចាស់កណានឹងឯងលាងលាងហើយមិនមែនស្រឡាញ់តបៅទេណាលាងតបៅហ្នឹងណាលាបថ្នាំហ្នឹងមិនមែនស្រឡាញ់តបៅទេណា មែនទេបិទឆ្នាំនឹងមិនស្រឡាញ់ទេគឺដើម្បីឲ្យតម្បៅជាទេតើណែយ៉ាងណាមិញការដែលប្រើប្រាស់បច្ច័យ4នឹងមិនមែនស្រឡាញ់បញ្ញខੰទេនឹងឯងគឺដើម្បីឲ្យវាអស់ខੰពីព្រោះបញ្ញខੰនឹងវានាំមកនៅការស្រេកឃ្លានគឺនេះព្រះអង្គសម្ដែងថាជីខច្ឆាបរមារោគាសង្ខារាបរមាទុក្ខា អេតាំងយត្វាយថាភូតាំងនិព្វានាំងបរមੰងសុខាំងនឹងគឺព្រះអង្គបានប្រោះបរោះម្នាក់អ្នកកំសត់ក្រីក្រនឹងទៅស៊ីឈ្នួលមើគោអីគេនឹងតម្រំតែបានមកជួបព្រះអង្គនឹងគឺថ្ងៃត្រង់ទៅហើយហើយក្លៀនស្រេកនឹងព្រះអង្គក៏ចាត់ចែងដើម្បីឲ្យបានបរិភោគទៅ ហើយព្រះអង្គយាងពីសាវត្ថីមក30យោជន៍មកដែនអាឡវ័យនឹងដើម្បីបរោះម្នាក់នឹងអញ្ចឹងព្រះអង្គចាត់ចែងឲ្យបរិភោគបានស្ងប់កាយស្ងប់ចិត្តហើយព្រះអង្គប្រទានពធទេសនាទៅ សម្រាប់សោតាបច្ចផលទៅ គឺវាវាអញ្ចឹងគឺថាមិនមិនបានបរិភោគមិនបានទេហ្នឹងឯងហើយក្នុងមកប្រជញ្ញព្រះអង្គណា 45ព្រះវស្សាឬក៏និយាយក្នុង3ដកទាំង3វិន័យប្រសូតព្រះអភិធម្មមានតែមួយរឿងនឹងឯងដែលព្រះអង្គទ្រង់ចាត់ចែងឲ្យ បរោះនឹងបានបរិភោគអាហារនឹងនឹងឯងទាំងដូច្នេះគឺព្រះអង្គទ្រង់បំពេញឲ្យជាអង្គគំរូបណ្ដាភិក្ខុទាំងឡាយរំលឹករំលើករឿងហ្នឹងព្រះអង្គទ្រង់សម្ដែងថាណាតថាគត នឹងដែលព្រះអង្គដល់សាវកថីវិញហើយតថាគាត់ទៅដែនអាលវ័យ30យោជនឹងដើម្បីបរោះម្នាក់នឹងណាហើយបើបរោះនឹងកំពុងឲ្យស្រេកឃ្លានអញ្ចឹងវាអត់មានចិត្តស្ងប់ដើម្បី ស្ដាប់ធัวវាអត់បានសម្រេចមគ្គផលហើយតថាគាត់ទៅដើម្បីមគ្គផលរបស់គាត់នឹងអញ្ចឹងគឺបាន ជាតថាគតនឹងចាត់ចែងដើម្បីឲ្យម្ចាស់ទៀននឹងរៀបចំអាហារភោជនឲ្យបរោះនឹងបរិភោគសិន នឹងឯងដូច្នេះគឺយើងមកនឹកដែរញាតិញោមបងប្អូនរាប់បាតប្រសង់ឥឡូវហ្នឹងដើម្បីឆ្លងបំហ្នឹងត្រូវរីករាយណាត្រូវរីករាយអត់អត់ចង្ហាន់បានទេណាអត់មានប្រសង់អត់មានប្រសង់អត់មានវត្តអត់មានពុទ្ធសាសនានឹងបដោយដូច្នេះបាយយើងមកពេលមកពេលនឹងសំខាន់ណាស់ណាត្រួតត្រងពុទ្ធសាសនាណាត្រេកអរទៅ គឺកិច្ចការងារយើងនឹងគឺសំខាន់ណាស់ដែលទំនុកបំរុងបច្ច័យ4ដល់ប្រសង់អាចឲ្យប្រសង់បានគង់នៅមានបណិតៈភោជនបានឆាន់បានប្រើប្រាស់បច្ច័យ4នឹងគង់នៅ ជាសុខយ៉ាងម៉េចយ៉ាងម៉េចហ្នឹងគឺថាយើងអនុមោទនាបុណ្យពីលោកមកពីប្រសង់មកដូចជាលោកបួសឲ្យយើងអញ្ចឹងបើយើងអត់បានបួសប៉ុន្តែយើងទំនុកបំរុងសពគ្រប់ ប៉ុណ្ណាយើងរីករាយចិត្តដូចដែលប្រសងជាលោកកូនអីអីចឹងទៅចឹងកណាហ្នឹងឯងដូច្នេះគឺនៅក្នុងការដែលញាតិញោមពុទ្ធបរិស័ទយើងសិក្សាស្ដាប់ពធពិចារណាទៅយើងយល់តែយើងយល់ដូចជានៅមេតិកៈក្រៀមអីចឹងមើលមើលគឺថាប្រសងច្រើនអង្គណា30អង្គ60អង្គ ហើយលោកបង្រៀនកម្មដ្ឋានដល់មេតិកៈមេតាមេតិកៈមេតាបានទទួល កម្មដ្ឋាន កាយកតាសតិមកចម្រើនទៅ ស្ងប់រងាប់ទៅសម្រេចអនាគាមិផលហើយបាននៅចេតោបរិយញ្ញាណដឹងចិត្តអ្នកដតីទៀតហើយទៅពិចារណាមើលលោកម្ចាស់លោក បាន សម្រេចហើយនៅ អូលោកម្ចាស់យើងនៅបឋិជនទាំងអស់ហើយចុះលោក បានប្រទានកម្មដ្ឋានឲ្យយើងអីអីហើយចុះលោកម្ចាស់នៅខ្វះអីអីពិចារណាមើលទៅខ្វះអាហារជាទីសបាយចឹងគឺនេះសំខាន់ណាស់ណាអាហារជាទីសបាយហ្នឹងណាពីព្រោះធម្មតាអធិស្រ័យឧបនិស្ស័យទំលាប់ចិត្តសន្តាន មនុស្សយើងហ្នឹងវាទៅតាមស្រុកភូមិហ្នឹងឬក៏ទៅតាម ប្រទេសនគរដូចខ្មែរយើង វាទម្លាប់បរិភោគបាយឆ្អែតហ្នឹងវាជាមួយអីណាជាមួយសឡមជូរឬក៏ប្រហុកផ្អកម៉ាំអីចឹងទៅតាមដែលវាធ្លាប់ហើយស្រាប់តែទៅដល់ស្រុកគេទៀតវាដាក់មកវាវាខុសធៀបគ្នានោះវាតឡន់ទៅបោកខោកទៅវាវាវាអត់ឆ្អែតលេពេលមិនរួចអីចឹងទៅនឹងឯងហើយយើងវាចេះតែ វិច្ចខ្ចប់ទៅដូចទៅប្រទេសឥណ្ឌាអីចឹងទៅសរីលង្កាអីចឹងទៅ គឺថាហូបអាហារពីស្រុកយើង តាមដែលយើងចំណូលចឹងទៅអាហ្នឹងតែដល់ទៅប្រសង់លោករស់នៅដោយបិណ្ឌបាតគឺនឹងចូលក្នុងបាតទៅលោកចេះឆាន់ទៅហើយដល់ទៅលោកលេពេលមិនរួចប៉ុណ្ណាប៉ុណ្ណឹងទៅលោកអត់មានសូមអត់មានទាអីទេព្រោះលោកប្រព្រឹត្តធัวអត់មាន ទៅសូមទៅទាទៅហេបទៅហោបរួចទៅវិឆាន់ឲ្យត្រូវម៉ត់អីទេ ប៉ុន្តែចិត្តវាមិនបានតាំងស្ងប់ទេវាជាប់តាក់ទងដោយ អាហារនឹងឯងជាបកតោបនិសយបច្ច័យហើយរឿងចិត្តស្ងប់វាត្រូវតាក់ទងពីខាងក្រៅដែរចឹង ទាំងសម្លៀកបំពាក់ទាំងអាកាសធាតុទាំងទីកន្លែង ទាំងអាវាសអីអីហ្នឹងវាត្រូវមាន គេហៅថាអាវាសជាទីសបាយបុគ្គលជាទីសបាយអាហារជាទីសបាយធัวជាទីសបាយវាត្រូវអាស្រ័យរឿងសបាយទាំងអស់ហ្នឹងសបាយក្នុងទីនេះវាមិនមែនសបាយទៅដោយអំណាចរាគៈទេសបាយហ្នឹងគឺវាត្រូវនឹងអធិស្រ័យដែលនឹងអាចឲ្យចិត្តនឹងស្ងប់ចឹងទៅមេត្តកៈមេត្តា បានដឹងហើយក៏តបស្នងសងគុណលោកម្ចាស់រៀបចំលោកម្ចាស់អង្គនេះអាចឆាន់មហូបនេះលោកម្ចាស់អង្គនេះឆាន់ចង្ហាន់នេះគឺថាតម្រូវទៅហ្មងទាំងដល់អញ្ចឹងទៅលោកលោកអត់មានទៀមទាអត់មានអីសោះលោកលោកថាវីត្រូវຫມត់ហ្មងនេះដល់អញ្ចឹងទៅលោកឆាន់បានទៅពីរបីថ្ងៃប្រតិលោកស្ងប់ទៅតែហ្មងចឹងមើលមើលគឺថា បានសុខភាពបានឆ្អែតទៅអីទៅមើលមើលព្រះបរមពុរិស័ទព្រះអង្គអត់អត់អាហារតលតែស្ទាបពោះទៅប៉ះឆ្អឹងខ្នងស្ទាបឆ្អឹងខ្នងប៉ះស្បែកពោះរោមនឹងស្អុយរុះអស់ដួលទៅនឹងដីព្រះអង្គពិចារណាឃើញថាអត់មានសេចក្តីទុកលំបាកអីជាងនឹងទៀតទេប៉ុន្តែនេះមិនមែនជាផ្លូវនៃការត្រាស់ដឹង ដល់ទៅព្រះអង្គពិចារណាទៅវាលេចរឿងកាលដែលពីព្រះអង្គបច្ចុប្បន្ន5ឆ្នាំមកដែលប្របីដាប្របាទសរីសធោតនៈធ្វើពិធីវត្តបមង្គលច្រត់ព្រះនង្គ័លហើយពួកនាងនាងនឹងកន្លែងតែមើលអញ្ចឹងទៅព្រះអង្គគង់នៅក្នុងបឋមឈានទាំងដោយអាណាបាណសតិក្នុងបច្ចុប្បន្ន5ឆ្នាំទាំង5ឆ្នាំពីកំណើត ហើយបរិហាអស្ចារ្យទាំងគឺនៅក្រោមដើមព្រីងដល់ទៅពេលថ្ងៃហ្នឹងចិត្តរះខ្ពស់ខ្ពស់ខ្ពស់មកមកលុកព្រីងហ្នឹងវាអត់បែវាអត់បែទៅកើតវាអត់វាអត់ព្រះអង្គនៅ ខាងលិចដើមព្រីងព្រោះពេលព្រឹកក៏ថ្ងៃវារះពីកើតមកនៅខាងលិចដល់ទៅពេលថ្ងៃខ្ពស់ខ្ពស់ទៅអត់សមោលហ្នឹងវាអត់ទៅវាអត់ខិតទៅ នៅបាំងព្រះអង្គចឹងបានចាប់ផ្លឹកនឹកមករស់ព្រះអង្គឃើញអស្ចារ្យ បាបសរិសធោតនៈមកដល់ថ្វាយបង្គំកូនហ្មងទាំងថ្វាយបង្គំជាលើកទី2លើកទី1ថ្វាយបង្គំកាលដែលប្របាទព្រះអង្គបដិស្ថានលើបស័យស័កតបោះអស័យតិតបោះហ្នឹងឯងអីនេះលើកទី2ហើយនេះថ្វាយបង្គំហ្មងឃើញបរិហាអស្ចារបោះព្រះបរមពុរិស័ទបរមគ្រូទាំងហើយព្រះអង្គនឹកឃើញថាអាកាលនឹងមានសេចក្តីសុខណា ហើយអាត្មាអញខ្លាចសេចក្តីសោកនឹងឬបើសេចក្តីសោកនឹងវាអត់មានលីវរណៈធัวផងហ្នឹងដូច្នេះមិនត្រូវខ្លាចសេចក្តីសោកនឹងទេក្តីសោកនឹងឯងជាផ្លូវនៃការត្រាស់ដឹងគឺថាព្រះអង្គពិចារណាឃើញអញ្ចឹងហើយក៏ព្រះអង្គពិចារណាថាឥឡូវរូបកាយនឹងគឺថា ក្រំគ្រាត្រុតត្រងមិនអាចនឹង ជាឧបការៈឲ្យចិត្តនឹងស្ងប់ចឹងបានទេក្រំនឹងអង្គុយមិនចង់បានផងហ្នឹងដល់អញ្ចឹងមិនអាចប្រមូលអារម្មណ៍បានអញ្ចឹងព្រះអង្គចាប់ផ្ដើមទទួលចង្ហាន់តិចម្ដងតិចម្ដងពេលហ្នឹងបានបញ្ញវគិរត់ចោលព្រះអង្គហ្នឹងហើយនេះគឺជាជានិយមធម៌ទាំងព្រះអត្តកថានៅក្នុងមហាសច្ចកៈសោតសម្ដែងថា ជានិយមធัวទេ ដែលបញ្ញវគិចេញពីព្រះអង្គហ្នឹងដើម្បីបាននៅវិវេកធัวសម្រាប់ព្រះអង្គក្នុងការត្រាស់ដឹង ជា ព្រះសម្មាសម្ពុទ្ធគឺត្រាស់ដឹងត្រូវតែមួយអង្គឯងជាពុទ្ធហ្នឹងទាំងអញ្ចឹងគឺត្រូវឲ្យបញ្ញវគិចេញសិនចេញហ្នឹងមិនទៅ ណាទេទៅព្រៃសិបតនមគតិយវ័នឃើញទេទៅរងចាំស្ដាប់បឋមចក្រកបវត្តនៈសោតនៅឯណោ ហើយកន្លែងដែលព្រះអង្គសម្ដែងបឋមចក្រហ្នឹងគឺមានតែមួយកន្លែងហ្នឹងទេចឹងគណាមានតែមួយកន្លែងហ្នឹងឯងគឺព្រៃអិសិបតនមគតេយវ័នហ្នឹងគ្រប់ពុទ្ធទាំងអស់គឺសម្ដែងបឋមចក្រតែមួយកន្លែងទេ ប៉ុន្តែកន្លែងដែលមិនឃ្លាតទៅចឹងគឺកន្លែងព្រះអង្គត្រាស់ដឹងនឹងមួយកន្លែងព្រះអង្គសម្ដែងធម្មចក្រនឹងមួយកន្លែងដែលព្រះអង្គយាងចុះពីឋានតាវតឹងមកអចលៈចេតដីនឹងមួយហើយនឹងជើងក្រេទាំង4របស់ព្រះអង្គនៅលាវត្តចេតពុននិងអដ្ឋកថាគម្ពីរពុទ្ធវង្សបានសម្ដែងពីកន្លែងដែលមិនឃ្លៀងឃ្លាតនឹង នឹងចឹងទេហើយព្រះអង្គក៏ទ្រង់បានចង្ហាន់រហូតដល់ថ្ងៃ15កើតខែពិសាហ្នឹងមគ្គុបាយៈរបស់នាងសេជាតានឹងឯងទៅជាបិណ្ឌបាតដែលនាំឲ្យបានបន់ច្រើនណាស់ព្រះអង្គទ្រង់ឆាន់49ពំនូតព្រះអង្គ ទ្រង់បាន ត្រាស់ដឹងជាពុទ្ធហើយព្រះអង្គមិនបានសោយ49ថ្ងៃដែរ7សប្តាហ៍ ហើយនាងសេជាតានឹងបាន ដឹងថាអូព្រះអង្គមិនមែនរុក្ខទេវតាទេគឺព្រះអង្គបានជាព្រះសម្មាសម្ពុទ្ធម្ល៉េះហើយអបរាបរៈចេតនានឹង គឺជ្រះថ្លាសម្បើមណាស់ចង្ហាន់បិណ្ឌបាត2នឹងគឺថ្ងៃព្រះអង្គត្រាស់ដឹងនិងថ្ងៃព្រះអង្គបរិនិព្វាន គឺជាបិណ្ឌបាត មានផលស្មើគ្នាហើយ មាន ផលច្រើនជាងបិណ្ឌបាត ដតីដតីនឹងក្នុងមហាបរិនិព្វានសោតព្រះអង្គសម្ដែងព្រះអត្តកថាក៏បញ្យល់ នឹងហើយខ្ញុំបណ្ដាលើកមកនេះគឺចង់បញ្ជាក់អំពីរឿងបិណ្ឌបាតញាតិញោមធ្វើបន់ឆ្លងនៅសមិទ្ធិហើយរាប់បាតហ្នឹងហើយមិនតែមកពេលបន់ឆ្លងហ្នឹងឯណាប្រសង60000អង្គក្នុងស្រុកខ្មែរយើងប្រទេសប៉ុណ្ណឹងហើយអាចទំនុកបំរុងប្រសងគួងបានរាល់ថ្ងៃចឹងគណាគួងបានរាល់ថ្ងៃហ្នឹងឯងគឺក្រៃលែងណា1000 10000 60000មើលមើលអាហ្នឹងឲ្យញាតិញោមសប្បាយចិត្តទៅហើយសន្សំបន់សន្សំឧបនិស្ស័យដើម្បីបានរួចផុតចាកទុកដោយសារការបំពេញ នៅអភិនិហាបារមីទានអ្នកបារមី ឬក៏ជាបញ្ញកិរិយាវត្ថុមានទានជាដើមហ្នឹងចឹងគឺប្រគុណចាស់ញាតិញោមជ្រាបហើយព្រះអង្គបានត្រាស់ ក៏ត្រូវតែឆាន់ចង្ហាន់បិណ្ឌបាតនឹងឯងចឹងមិនអាចថាអរិយមេអង្គ8នឹងចេះតែកើតមានទៅទេតកទួងនឹងបច្ច័យដោយសពគ្រប់ទាំងអស់ចឹងនឹងឯងហើយព្រះពុទ្ធអង្គ តាំងពីចាប់ផ្ដើម សោយបន្តិចបន្តិចមកបញ្ញវគិរត់ចោលព្រះអង្គចឹងទៅកន្លះខែទៅព្រះអង្គយាងមកដល់ពោធិមណ្ឌលហ្នឹងលើអបរាជិតបលាំងហ្នឹងក៏បានត្រាស់ដឹងនៅ អនុត្តរសម្មាសម្ពោធិញ្ញាណគណាហើយនិយាយពីពីខោដែលនៅមេត្តកៈក្រៀមហ្នឹងលោកមានប្រហបតិស្ងប់រងាប់ទៅក៏សម្រេចព្រះរហັດគ្រប់ព្រះអង្គអស់ទៅ ដោយសារបានការទំនុកបំរុងពីមេតិកៈមេតានឹងចឹងគឺអ្វីអ្វីសុទ្ធតែអាស្រ័យបច្ច័យសំរុំបានកើតឡើងយើងស្ដាប់ប៉ុណ្ណឹងក៏យើងយល់ឲ្យបានធំដុំទលំទលាយទៅគឺថាគ្រប់យ៉ាងទៀតហើយអ្វីអ្វីសុទ្ធតែមានហេតុរបស់គេត្រឹមត្រូវយើងត្រូវរៀនកុំឲ្យចេះតែតោះចិត្តជាមួយនឹងអ្វីអ្វីទាំងអស់ហ្នឹង ពិតមែនតែតែតោះអធិស្ឋានយើងប៉ុន្តែយើងរៀនយើងរៀន គឺថាត្រូវឲ្យយល់ដឹងថាអ្វីអ្វីវាតោះចិត្តតោះអធិស្ឋានយើងមែនប៉ុន្តែអ្វីហ្នឹងវាត្រឹមត្រូវតាមបច្ច័យបានកើតឡើង ហើយបើគេត្រឹមត្រូវអញ្ចឹងធัวហ្នឹងសភាវៈហ្នឹងហើយយើងកើតទុកមិនសក់ចិត្តយ៉ាងម៉េចអណាដូច្នេះគឺយើងកុំចេះតែខ្សែគប់ជាមួយនឹងតណ្ហាត្រូវការអញ្ចេះត្រូវការអញ្ចោះ ហើយអត់បានទទួលយកការពិតជាមួយគ្នានឹងអ្វីអ្វីដែលកើតមាននឹងអានឹងឯងយើងមិនអាចប្រឆាំងជាមួយនឹងការពិតបានទេហើយបើយើងនៅតែប្រឆាំងយើងត្រូវកើតទុកទេ ព្រោះវាអត់បានតាមបំណងដែលយើងប្រាថ្នាណាអានឹងឲ្យយើងដឹងថាតណ្ហានឹងឯងដែលប្រឆាំងជាមួយនឹងការពិតមិនព្រមទទួលយក ហើយត្រូវកើតទុកហើយដែលមិនព្រមទទួលយកតណ្ហាវាមានអវិជ្ជាដែលមិនបានដឹងសេចក្តីពិតនឹងឯងចឹងបានពុទ្ធបរិស័ទយើង ស្ដាប់ហើយក៏ប្រម៉ែប្រមូលចំណេះ ដឹងម្ដងបានបន្តិចម្ដងបានបន្តិចចឹងទៅជាមួយគ្នានឹង សេចក្តីនៃពធัวដូចតែបានរំលឹកមកហើយថាយើងមិនចាំបាច់ទៀមទាអ្វីអ្វីពីអ្នកដតីដើម្បីថាត្រូវឲ្យគេស្មោះនឹងយើងរហូតអីចឹងទៅទេនឹងឯងនៅពេលដែលយើងជួបជុំគ្នា យើង បានធ្វើល្អជាមួយនឹងអ្នកដតីប៉ុណ្ណឹងហើយក៏បានហើយ យើងមិនសង្ឃឹមអីរហូតតទៅទេ ក៏ប៉ុន្តែសេចក្តីល្អដែលយើងបានធ្វើហើយនេះមិនក្បត់យើងទេអានឹងយើងត្រូវតែរីករាយកន្លែងហ្នឹងកុំកើតទុកកុំខកចិត្តអីណាណាមិនដឹងគុណយើងមិនបានតបស្នងអីយើងកុំកុំកុំគិតអញ្ចឹងនាំឲ្យយើងកើតទុកយើងអរគុណគេឲ្យហើយទៅនៅពេលដែលយើងបានធ្វើល្អជាមួយគេហ្នឹងយើងអរគុណទៅហើយទៅហើយ បើយើងអរគុណគេហើយវាហើយហើយមានយើងទៀមទាអីពីគេទៀតមានតែយើងអរគុណគេឃើញហើយអរគុណត្រង់ដែលថាគេបានកើតមកជាមនុស្សគេបានឲ្យយើងធ្វើសេចក្តីល្អជាមួយជួនកាលគាត់ក៏អ្នកមានសិលទៅទៀតហើយប្រសង់ទៅទៀតដូចយើងធ្វើបន់មួយប្រសង់អញ្ចឹងយើងមានទៀមទាឲ្យប្រសង់សឹកមកចិនយើងតបស្នងសងគុណអីឲ្យលោកគង់នៅក្នុងពភ្នោះនឹងរឹតតែបានល្អទៅហើយយើងពឹងបន់ដែលយើងបានធ្វើឯនេះទេតើ យ៉ាងណាមិញមេដាបិតាចិញ្ចឹមកូនក៏យ៉ាងអាស្រ័យព្រះមវិហារធัวជាសុខជាមលុបនឹងចឹងទៅហើយយើងមិត្តភ័ក្តិអីក៏ដូចគ្នាឲ្យតែយើងបានបំពេញសេចក្តីល្អជាមួយអ្នកណាអ្នកណាបានយើងអរគុណគាត់ទៅនឹងឯងហើយបននេះដែលមិនបំភ្លេចយើងទាំងឲ្យយើងមានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងហើយស្រេចដោយធម្មិកអបាសកអញ្ចឹងមើលមើលទាំងណា គឺទេវតានាំយករាជរថមកទទួលទៅតែហ្មងចឹងរថនៅក្នុងទេវលោកនឹងទាំង6ជាន់ដោយសារគាត់បានពេញបំកសលតាំងតែពីក្មេងមករហូតចឹងហើយពេលដែលគាត់ឈឺបាន ស្ដាប់ប្រសងសូត្រសតិប្បដ្ឋានសូត្រទៀតនឹងឯងដូច្នេះគឺព្រះតមានភាពព្រះអង្គត្រាស់ថាអិធមោទតេពេជ្ជមោទតេឧបយត្តមោទតេហ្នឹងគឺថាកតៈបញ្ញោចឹងគឺថា បងដែលបានធ្វើហើយនឹងរមែងឲ្យនៅសេចក្តីរីករាយទាំងក្នុងលោកនេះទាំងចាកពីលោកនឹងទៅ សោមោតតេសោបមោតតេទិសមាទិសវាកម្មវិសុទ្ធិមត្តនោពីព្រោះបានឃើញនៅអំពើដ៏បរិសុទ្ធដែលខ្លួនបានធ្វើ ម្ល៉េះគេរីករាយរឹងរិតតែរីករាយឡើងអាហ្នឹងឃើញថាពុទ្ធិកាសំដែងមកអញ្ចឹងយើងមានសេចក្តីសុខនៅ ពេលដែលយើងនឹករលឹកឃើញអំពើដ៏បរិសុទ្ធរបស់យើងអញ្ចឹងរឿងរ៉ាវអីអីផ្សេងផ្សេងទៀតយើងមិនបាច់ទៀមទាអញ្ចេះមិនបាច់ទៀមទាអញ្ចោះទេតែកាលណាយើងទៀមទានាំឲ្យយើងកើតទុកយើងល្មមតែសពជាមួយនឹងអំពើល្អដែលយើងបានធ្វើចឹងបានថាដូចចាប់ដើមពីដំបូងមកអញ្ចឹង គឺយើងកុំចេះតែទទួលយក អារម្មណ៍នឹងមកឲ្យឈឺចិត្តឆ្អិតទ្រូងជីវិតយើងមិនមែនធំសម្រាមទេមិនមែនចេះតែដាក់របស់ស្មោកគ្រោកចឹងទេ គឺថាដាក់ទៀនដាក់សិលដាក់ភាវនាដាក់សេចក្តីល្អគឺត្រូវអាស្រ័យយោនិសោមអ្នកសិការៈក្នុងការទទួលអារម្មណ៍ពិចារណា អារម្មណ៍ពេលដូចយើងអ្នកឈឺអញ្ចឹងយើងត្រូវដឹងថាស្អីដែលជាចំណៃតោះអាណាតោះយើងកុំបរិភោគ នឹងឯងវាមិនមែនថាជារោគទាំងស្រុងប៉ុន្តែដល់យើងតอมអញ្ចឹងទៅយើងនៅសមថៈយើងនៅវិបស្សនាទៀតឲ្យរោគនឹងវាជាផ្ដាច់ទៅដូចជា ប្រសងគង់នៅក្នុងពភ្នោះអញ្ចឹងគឺថា ការដែលបានប្រព្រឹត្តបប្រតិបត្តិនៅក្នុងវិន័យសិក្ខានឹងណាគឺថាល្អមែនទែនសម្រាប់ប្រសងណានឹងគឺជាការតอมចំណៃតោះហើយចឹង តមចំណៃតោះណាដែលព្រះអង្គបញ្ញត្តិសិក្ខាបទតូចធំនឹងមកគឺថាវារិបសិលចឹងសិលហ្នឹងគឺតមចំណៃតោះអានឹងឯងដែលជាឧបការៈជួយឲ្យឆាប់ជារោគមិនយើងចេះតែបរិភោគចំណៃអត់តមទៅ គឺថាដល់នៅសេចក្តីស្លាប់ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់រោគមើលបញ្ជាដោយសារតែយើង អត់តមហ្នឹងណា សំខាន់ណាស់ណាឈឺហើយយើងត្រូវតមរោគកាពះអីអីហ្នឹងអត់តមមិនបានទៅមើលមើលហ្នឹងឯងត្រូវតមច្រើនមុខណាស់រោគថ្លើមរោគឈាម រោគខ្លាញ់ក្នុងបេះដូងអីស្អីទឹកនោមផ្អែមប្រៃអីសិតតែមានរឿងតមហើយចឹងយ៉ាងណាមិញផ្លូវចិត្តរបស់យើងគឺការដែលមានសិលនេះអានឹងឯងដែលតមចំណៃតោះតមបាបតមអកុសលនិវរណៈហើយអប់រំសម្បថវិបស្សនាគឺជាឆ្នាំមួយផ្ដាច់នៅរោគនឹង នឹងឯងដោយអរិយមគ្គប្រកបដោយអង្គ8ប្រការកើតឡើងពេលណាគឺជាសះស្បើយទៅតែម្ដង ដោយបាននៅ ព្រះនិព្វាននឹងឯងទាំងដែលជាអារម្មណ៍នៃអរិយមគ្គនឹងសម្រេចបានដូចជាថាជាឱសថដ៏ស័ក្តិសិទ្ធិអញ្ចឹងទៅក៏បានដែរដែលធ្វើឲ្យកិលេសនឹងជាមិនមានសេះសល់ដូចជាការជាទៅនៃរោគ អស់ទាំងបញ្ញខੰទៀតអត់មានបញ្ហាអត់មានសេចក្តីទុកអីកើតឡើងទេប៉ុន្តែដែលយើងអាចដឹងថាការមិនមានបញ្ញខੰគឺព្រះនិព្វានទាល់តែអប់រំបញ្ញាកំណត់ដឹងបញ្ញខੰហ្នឹងបើមិនអញ្ចឹងវានៅប្រកាន់តែខ្លួនយើងណាដល់តែអត់បញ្ញខੰទៅវាអត់យើងដល់អញ្ចឹងយើងរੂកន្លែងសពអត់ឃើញទេមិនដឹងជាយើងត្រូវបានសពជាម៉េចត្រង់ដែលអត់ខੰហ្នឹង នឹងឯងយើងយើងយើងមិនអាចស្គាល់ព្រះនិព្វានបានទេតើកំណត់ដឹងបញ្ញខណ្ឌនឹងឯងឲ្យឃើញជាទុកជារោគជាបុកជាសជាអាពាតហើយដកសេចក្តីប្រកម្មថាជាយើងចេញអញ្ចឹងបានពុទ្ធបរិស័ទយើង មានសេចក្តីទុកខ្ញុំទុកយ៉ាងនេះខ្ញុំលំបាកយ៉ាងនោះមិនមិនតាន់គ្រប់គ្រាន់ទេណាព្រោះអានឹងវាទូទៅទេសំបីសត្វទេឆានក៏ដឹងថាទុក ដឹងថាលំបាកនរកប្រែតអីហ្នឹងមនុស្សយើងក៏អញ្ចឹង ត្រូវសិក្សាឲ្យស្គាល់សេចក្តីទុកនឹងទៀតតើបយើងអាចឃើញផ្លូវចេញពីសេចក្តីទុកនឹងបានត្រូវតែដឹងទុកនឹងឯងជាបរមត្តធัวអ្វីដែលដើរតួជាទុកគឺនាមរូបនឹងឯងបើនៅ ក្នុងយើងកើតយើងចាស់យើងឈឺយើងស្លាប់យើងមានសេចក្តីសោកក្តីសឹកសួលកងទុកទាំង12កងរៀនមួយផ្លេតចេះហើយប៉ុន្តែវានៅជាប់ដោយសេចក្តីប្រកម្មថាយើងថាអ្នកដតីអានឹងទុកខេអញ្ញាណังអត់តន់ដឹងទុកទេ ទុក្ខេញាមណាំងដែលដឹងទុក្ខគឺតល់តែកំណត់ដឹងអ្វីដែលដើរតួជាទុក្ខហ្នឹងឯងវាដូចជាថាយើងមើលគេលេងល្ខោនអញ្ចឹងគឺវាអត់ប្រកាន់ថាយើងជាអ្នកដើរតួឯណាវាអត់ប្រកាន់សោះតួអីចេញមកចេញមកចេញមកគឺមិនមែនយើងអ្នកលេងអាហ្នឹងឯងយ៉ាងណាមិញវិបស្សនាមើលនាមរូបបានដឹងថាវាអត់មាននាមរូបណាជាយើងទេដូចលឺនេះអញ្ចឹងយើងអត់បានយកចិត្តទុកដាក់អត់មានសតិរលឹកដឹងយើងអ្នកលឺហើយ គុណចាស់ទាំងដល់ទៅគុណចាស់មានសតិរលឹកដឹងពឹបទៅចិត្តឮដឹងនៅសំឡេងហ្នឹងធាតឮសោតវិញ្ញាណហ្នឹងអាការឮហ្នឹងធ្វើសវនកិច្ចមាន ចាំបាច់ប្រគុណចាស់អ្នកឮអីទៀតធាតឮអាការឮគេមានពិតបកគេដល់ទៅរលឹកដឹងរួយរួយទូទៅ គ្រប់សភាវៈទាំងអស់ទៅលះសកាយតិថិ បានហើយអាសេចក្តីសម្គាល់ថាមានយើង ក្នុងโลกនេះនោះព្រោះធัวទាំងអស់ហ្នឹងធ្វើកិច្ចធ្វើនទីការឃើញក៏ចឹងទៅ មានចាំបាច់យើងអ្នកឃើញអីមើលចក្ខុវិញ្ញាណកើតឡើងដោយអាស្រ័យបច្ច័យមាន ភ្នែកជាបច្ច័យមានរូបជាបច្ច័យនឹងចឹងព្រោះណា ដូច្នេះគឺថានៅក្នុងការដែលប្រគុណចាស់បានកំណត់ដឹងនៅនាមរូបនឹងឯងដែលឈ្មោះថាជាការកំណត់ដឹងនៅទុកគណាកំណត់ដឹងនាមរូបនឹងចឹងនឹងឯងដល់ទៅពេលបានស្គាល់ទុកហៅថាទុកខេញានណាំងនឹងចឹងទៅបានឃើញបច្ច័យដែលនាំឲ្យទុកនឹងប្រព្រឹត្តទៅក្នុងវដ្តសង្សារបានដឹងបដិច្ចសមុបាទធัวបញ្ញាកើតមកបានដឹងពីការអស់ទៅនៃទុក្ខ គឺការអស់ទៅនៃវត្តដាក់នឹងឯងគឺបរមសុខគឺព្រះនិព្វាននឹងអត់មានសង្ស័យថាតើយើង បានសុខជាមេឃក្នុងព្រះនិព្វានអីអីគឺអត់សង្ស័យទេ ពីព្រោះដឹងទុកហើយនឹងការរលត់ទុកតែប៉ុណ្ណឹងចឹងគឺព្រះនិព្វានជាបរមសុខត្រង់នៃការមិនមានរោគត្រង់នៃការអស់ទៅនៃវត្តដាក់នឹងឯងហ្នឹងទៅដឹងនៅព្រះនិព្វានហ្នឹងចឹងពុទ្ធបរិស័ទយើង មានមកចាប់ប្រកម្មបញ្ញខណ្ឌនឹងធ្វើជាខ្លួនយើងអីប្រតដីដោយគុណចាស់គង់នៅក្នុងពភ្នោះអញ្ចឹងគឺគុណចាស់ប្រើប្រាស់បញ្ញខណ្ឌនឹងដើម្បីអប់រំសិលសមាធិបញ្ញានេះឯងអញ្ចឹងគឺសិលសមាធិបញ្ញានឹង ជាក្បូនណាអញ្ចឹង ជាក្បូនសម្រាប់ឆ្លងទៅកាន់ត្រៃនេះកណានឹងណាគឺជាក្បូនសម្រាប់ឆ្លងទៅកាន់ត្រៃនេះឯង ហើយបញ្ញខណ្ឌនេះ ដូចជាឧបករណ៍ដែលសម្រាប់សាងក្បូនយើងទេហោថាកបិតប្រខៅយើងខ្ចីគេទៀតយកមកកាប់ឈើកាប់អស័យអីស្ងួតស្ងួតនឹងកាប់វัวចងទៅធ្វើក្បូនសម្រាប់យើងហែលដោយដៃគឺសទ្ធា ធាក់ទៅដោយកម្លាំងជើងនឹងគឺសេចក្តីជាយាមហើយបានដល់ត្រើយ ប៉ុន្តែនេះអាកបិតទៅថៅដែលយើងខ្ចីគេយកមកធ្វើក្បូនរួចហើយយើងសងទៅគេវិញទៅតើយើងមិនយកទៅទេយ៉ាងណាមិញឧបាទានខណ្ឌនេះគឺយើងអត់មានយកធ្វើជាខ្លួនយើងទៅនិព្វានទេនេះទុកជាឧបករណ៍សម្រាប់យើងសាងក្បូនតែប៉ុណ្្នឹងទេ គឺសិលសមាធិបញ្ញាអញ្ចឹងឧបាទានខណ្ឌក្នុងអត្តភាពនេះគុណចាស់សម្រាប់ប្រតិរឿយរឿយដោយអំណាចវិបស្សនា គឺត្រូវចោលហើយស្រេច ពីព្រោះអានឹងវាជាត្រើយអាយទេនឹងឯងដូចជាត្រើយអាយអញ្ចឹងព្រះនិព្វានជាត្រើយនេះអត់មានចាំបាច់រូបវេទនាសញ្ញាសង្ខារវិញ្ញាណអីទេអញ្ចឹងការដែលទី1បាន កំណត់ដឹងឧបាទានខណ្ឌ5ជាធัวដែលត្រូវលះបង់ចោលនឹងឯងដែលនាំឲ្យមានសេចក្តីសុខស្ងប់យ៉ាងក្រៃលែងហៅថាវិបស្សនាសុខ ពីព្រោះវាអត់មានគិតប្រកែប្រកម្មដោយឆន្ទរាគៈអីជាមួយនឹងបញ្ញខំបណប់បណាំងដើម្បី ថាជាខ្លួនយើងប្រសើរក្រំបើអីទៅទេនេះគឺថាឧបករណ៍សម្រាប់សាងក្បូនតែប៉ុណ្ណឹងរួចទៅត្រូវតែចោលត្រូវតែសងទៅគេវិញតែប៉ុណ្ណឹងទេចឹងគឺថាចិត្តណោះបងអោនទៅត្រេកអរនឹងព្រះនិព្វាននេះណោះ អត់មាននៅត្រេកអរជាមួយបញ្ញខណ្ឌទុកធ្វើជាខ្លួនយើង អ្នកមានអីអ្នកបានអីអ្នកសោយអីទៅទេគឺអត់ទេបញ្ញខណ្ឌហ្នឹងគឺអត់មានយកមកធ្វើខ្លួនយើងទេប៉ុន្តែចិត្តបង្អោនទៅត្រេកអរនឹងត្រើយនាយគឺព្រះនិព្វាននឹងឯងហៅថានិព្វាននាភិរតោមច្ចោសត្វទាំងឡាយដែលត្រេកអរនឹងព្រះនិព្វាន នឹងឯងសត្វបតុខាប្រមជ្ជតៃតេរមែងរួចផុតចាក់ទុកទាំងពួងហ្នឹង នឹងពុទ្ធបរិស័ទយើងក៏អញ្ចឹងណាទេណាគឺថាយើងមានទានសិលភាវនាជាក្បូនហើយអត្តភាពនឹងមុខទៅចោលទៅទេទោះជាយើងធ្វើក្បូនក៏ដោយមិនធ្វើក៏ដោយទីបំផុតវាត្រូវតែចោលទៅទេប៉ុន្តែបើយើងអត់ក្បូនយើងនៅក្នុងវត្តសង្សារនឹងទៀតដោយអំណាចនៃអភិសង្ខារគឺកម្មតតែងជាតិភពកំណើតទទួលសេចក្តីទុកលំបាកក្នុងការចិញ្ចឹមបីបាច់មើលថែប្រកែប្រកាន់ខ្លួនយើងនឹង មិនមានសត្រូវឯណាដែលកាចសាហាវអាក្រក់ជាងអាសេចក្តីប្រកម្មថាអញរបស់អញនេះទេធ្វើឲ្យមានការលំបាកវាយខ្វល់រវល់នឹងខ្លួនឯងហ្នឹងប្រកម្មខ្លួនឯងឆ្លោះប្រកែកតោះតេងនឹងគេសម្លាប់គេប្រព្រឹត្តទៅក្នុងការរំលោភឆ្លៀនពៀនយករបស់គេអីអីអញ្ចឹងសពគ្រប់ដោយសារតែប្រកម្មអញនឹងឯងទាំងតែពុទ្ធបរិស័ទយើង ត្រេកអរនឹងព្រះនិព្វានដែលមិនមានបញ្ញខណ្ឌអញ្ចឹងគឺថាកាលណាបើកំណត់ដឹងឧបាទានខណ្ឌនឹងជានាមរូបមិនមែនជាខ្លួនយើងហើយអញ្ចឹងគឺវាស្ងប់រងាប់នៅកិលេសឆន្ទរាគៈនឹងទៅហើយវាអត់មាន ដើម្បីថាទៀមទាអ្វីអ្វីក្នុងโลกហ្នឹងដើម្បីឲ្យយើងអ្នកបានទេពីព្រោះវាអត់មានយើងអ្នកទទួលទៅហើយវាមានតែវេទនាសោយអារម្មណ៍មានតែចិត្តទទួលដឹងអារម្មណ៍ហើយវេទនាវេទនានុបស្សនាតែប្រធានកើតឡើងមានប្រកម្មថាតួយើងអ្នកសោយឯណា វិញ្ញាណចិត្តានុបស្សនាទេពឋានកើតឡើងមានប្រកម្មថាយើងអ្នកដឹងអារម្មណ៍ឯណា រលឹករឿយរឿយសិក្សារឿយរឿយមានសេចក្តីសុខអញ្ចឹងគឺ ថាសេចក្តីសុខមានសម្រាប់ពុទ្ធបរិស័ទយើងគ្រប់គ្រាន់ មិនចាំបាច់អ្វីអ្វីដតីច្រើនទេអ្វីអ្វីមិនចាំបាច់នឹងឯងដែលត្រូវលះបង់ទាំង ដែលត្រូវលះបង់ដូចជាយើងត្រូវលះបង់ចំណីតោះអីអីចឹងទៅ យើងដឹងថានឹងបរិភោគទៅវាស្លាប់ឬក៏ទុក្ខវេទនាស្ទើរតែនឹងស្លាប់យើងចោលទៅយើងលះបង់ទៅអារម្មណ៍ដែលនាំឲ្យកើតទុក្ខនឹងគឺចឹងត្រូវតែលះបង់ចឹងយតោយតោចបាប្រកាំងតតោតតោមណោនិវេរយេឃើញទេគឺថាអារម្មណ៍ណាណាដែលវានាំឲ្យកើតបាបហ្នឹងឯងត្រូវហាមខាត់ចិត្ត ចេញអំពីអារម្មណ៍នោះនោះនឹងអញ្ចឹងអញ្ចឹងគឺថាអប់រំចិត្តបញ្ជូនចិត្តឲ្យខិតនៅក្នុងកុសលធម៌បរតនត្រ័យណែដូចយើងណែនាំអប់រំកូនអញ្ចឹងកុំឲ្យខ្ជិលកុំឲ្យប្រព្រឹត្តអបាយមុខកុំឲ្យដើរលេងអត្តប្រយោជន៍អីអីទាំងអស់ហ្នឹងកុំឲ្យខ្សែបគ្រឿងញៀនអីអីអញ្ចឹងណាកុំឲ្យមានបាបប្រមិតអីអីហ្នឹងឃើញទេយើងហាមកូនអញ្ចឹងហើយយើងឲ្យកូនចូលសាលាឲ្យកូនចេះដឹង រៀនភាសាខ្មែរភាសាបរទេសហើយចេះដឹងបញ្ជូនទៅស្រុកក្រៅទៀតយ៉ាងណាមិញអ្វីដែលយើងយកចិត្តទុកដាក់ជាងកូននឹងទៅទៀតគឺចិត្តរបស់យើង ទាំងសំខាន់ណាស់កូននឹងរបស់ក្រៅទេយើងទំនុកម្រងតាមនឹងហើយប៉ុន្តែទីបំផុតគឺចិត្តសន្តានរបស់យើងនឹងនឹងឯងត្រូវតែថែរក្សាទាំងថែរក្សាឲ្យណាស់ព្រោះរឿងនេះវាជារឿងម្នាក់ឯង អញ្ចឹងគឺយើងត្រូវហាមឃាត់ចិត្តនឹងកុំឲ្យខ្សែគប់បាបប្រមិតគឺបាបធัวអកុសលផ្សេងផ្សេងនឹងនឹងឯងចឹងកុំឲ្យប្រព្រឹត្តទៅដោយលោភៈទុសៈមោហៈនឹងគឺត្រូវឲ្យមកខ្សែគប់ជាមួយទានសិលភាវនាជ្រក់នៅក្រោមមលុបពុទ្ធទប្រសងសិក្សារៀនសូត្របាននៅចំណេះដឹងចឹងទៅបាននៅគុណធัวចម្រើនឡើងទៅបានចិត្តនឹងមានស្មារតីជាទីពឹងអាស្រ័យហើយស្មារតីនឹងមានវិមុតតិ គឺការរួចផុតអរិយមគ្គនឹងជាទីពឹងអាស្រ័យអញ្ចឹងទៅ បាន សម្រាប់ព្រះនិព្វាន ជាទីពឹងដល់ខ្សែនឹងអញ្ចឹងគឺថាកាលណាបើចិត្តនឹងបាននៅទីពឹង គឺពុទ្ធបរិស័ទយើងនឹងឯងមានយើងនៅទុកនៅលំបាកអីណាទៀតព្រោះតែថាយើងយើងនឹងគឺកាយហើយនឹងចិត្តនឹងដល់កាយនឹងចិត្តនឹងបានរួចផុត ពីវត្តសង្សារពោលគឺថារលត់ទៅអត់មានបរិសន្ធិអត់មានជាតិអត់មានជរាមរណៈនេះឯងដែលឈ្មោះថា ចូលកម្មអនុបាទិសេសនិព្វានដូច្នេះប្រកណាគុណចាស់គង់នៅក្នុងពពនោះនឹងគឺថាមានកិច្ចសំខាន់មួយកំណត់ដឹងបញ្ញខណ្ឌនឹងគ្រាន់តែជាឧបករណ៍សម្រាប់សាងក្បូនគឺសិលសមាធិបញ្ញាទីបំផុតគឺថាត្រូវតែចោលបញ្ញខណ្ឌនឹងគឺថា ទោះជាមិនបានគិតគូរដើម្បីចោលវានៅតែចោលទេប៉ុន្តែកាលណាបើតាំងចិត្តចោលទៅ យើងមុននឹងមុននឹងមានការបែកធ្លាយមុននឹងប្រើប្រាស់លេងកើតគឺយើង ប្រើប្រាស់សាងក្បូននេះឯងវាបាន សម្រេចប្រយោជន៍គឺការបានក្បូន ទៅកម្មទីបំផុតទុកនឹងគឺមួយរឿងនឹងចឹងទៅចឹងក៏ណាហើយសំខាន់ណាស់នៅក្នុងលោកនេះមិនមាន អ្វីដែលពិសេស ប្រសើរទៅដូច តែការចូលកម្មភ្នោះនឹងទេចឹងក្នុងសម័យព្រះអរិយមេត្រីព្រះប្របាទសង្ឃៈជាស្ដេចចក្រពត្រាធិរាជក៏លះបង់រតនៈ7ប្រការលះបង់ប្រាសាទកែវចូលមកកាន់ភ្នោះគឺដូច្នេះការដែលបួសនេះគឺប្រសើរជាងស្ដេចចក្រទៅទៀតណា លះបង់សម្បត្តិស្ដេចចក្រមកបួសហើយមានសេចក្តីសុខសែនសានបានសម្រេចព្រះរហັດជាព្រះរហន្តមួយអង្គបរិនិព្វានទៅនឹងឯងឃើញទេព្រះអង្គទ្រង់ប្រទានឲ្យព្រះសិរីបុត្រពំពោះព្រះរាហុលព្រះអង្គអត់ប្រទានសម្បត្តិស្ដេចចក្រនឹងឲ្យព្រះរាហុលទេគឺថាការដែលចូលតាំងតែពីភូមិសាមណេរនឹងទៅ គឺព្រះអង្គទ្រង់រៀបចំអញ្ចឹងពីព្រោះនេះទៅជាផ្លូវនៃសេចក្តីបរិសុទ្ធរួចផុតចាកទុក្ខ ដែលជាអភោកាសោគឺជាឱកាសស្រឡះស្រឡំធំតលេទៅចឹងពុទ្ធបរិស័ទយើងអត់បាន ចូលកម្មភ្នោះយើងទំនុកបំរុងបច្ច័យ4ហ្នឹងយើងអនុមោទនាបុណ្យភ្នោះអំពីប្រសង់ដោយជាប្រសង់លោកបួសឲ្យយើងអញ្ចឹងពីព្រោះយើងទំនុកបំរុងបច្ច័យ4យើងសប្បាយចិត្តហើយនេះជាឧបនិស្ស័យល្អណាស់ដូចណោះ94ផែនដីមុន នាងនាងគេណរីទាំងថ្វាយផ្កាបបោះមាលាដល់ព្រះបជ័យកពុទ្ធ ហើយឈួរសម្លឹងមើលពេញចិត្តណាស់នឹងការដែលព្រះអង្គត្រួតត្រងសម្ពុតការសាវកហើយថយក្រោយមកថ្វាយបង្គំ94ផែនដីនឹងអត់បានបួសមែននៅក្នុងមនុស្សនិងទេវតារហូត អត់មានទៅអបាយភូមិទេតែជាតិចុងក្រោយកើតនៅក្នុងកហបដីមហាសាលចេញបួសតាំងតែអំពីនៅភូមិជាសាមណេរីហើយបាន សម្រេចជាព្រះអរហន្តីទៅ នឹងឯងនឹងគឺមានឧទាហរណ៍ច្រើនណាស់នៅក្នុងពធិរីគាថាបេដកលេខ57អត្ថកថាលោកបញ្យលហើយនឹងនៅក្នុងបេដកលេខ76ថេរយាប្រទៀនគឺថារឿងរ៉ាវច្រើនណាស់ដែលបានជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធជ្រះថ្លាជាមួយព្រះវិជ័យកពុទ្ធជ្រះថ្លាជាមួយនឹងសមណៈនឹងបូជា ទំនុកបំរុង នៅចៃវរក្តីផ្លែឈើក្តីថ្វាយបង្គំក្តីប៉ុន្តែចិត្តជ្រះថ្លានឹងភ្នោះហ្នឹងជាប់ឧបនិស្ស័យមកទាំងទីបំផុតត្រូវបរិនិព្វានទៅ ក្រោមមលុបសម្ពុតកាសាវៈនឹងឯងល្អ ណាស់ដូច្នេះខ្ញុំកណាចូលរួមក្នុងពិធី បន់រាប់បាតប្រសង់ឆ្លងសមិទ្ធិផ្សេងផ្សេង ដើម្បីយត្តយោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់បាននៅសេចក្តីរីករាយក្នុងសាសនាបាននៅទីពឹងចឹងកណាដោយកុសលចិត្ត ដែលពុទ្ធបរិស័ទត្រូវថែរក្សាដែលមិនចាំបាច់ខ្វាយខ្វល់កើតទុកទៅនឹងរឿងអ្វីដតីណាណាទេអ្វីដែលត្រូវលះក៏លះទៅ ត្រូវចោលទៅ នៅតែជាមួយនឹងអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខប៉ុណ្ណឹងបានហើយហើយកុំចាំបាច់កើតទុកត្រង់ដែលអត់មាននរណាស្រឡាញ់យើង យើងម្នាក់ឯងស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយយត់យមបងប្អូនណានឹងឯងភិយាវាមី បាត់បង់ជីវិតទៅឬក៏យ៉ាងណាយ៉ាងណីគេទៅចោលយើងក៏អញ្ជើញទៅចោល កូនចៅអីហ្នឹងទូមានព្រានបដៅបានក៏ល្អហើយមិនបានទេ តាមឧបនិស្ស័យនៃសត្វលោកទៅប៉ុន្តែ យើងម្នាក់ឯងដែលស្រឡាញ់ខ្លួនឯងអប់រំខ្លួននៅក្នុងទានសិលភាវនាគឺ ថាល្មមគ្រប់គ្រាន់ដែលនឹងឲ្យបានសម្រេចនៅសេចក្តីសុខនឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទមិនចាំបាច់ត្រូវការអ្នកដតីណាណាច្រើនដើម្បីឲ្យមកស្រឡាញ់យើងហើយចិត្តទៅពីកើតទុកយំឡើងចំភ្នែក ភ្នែកអស់មិនបាច់ទេ គឺថាយើង ស្រឡាញ់ខ្លួនឯងតែម្នាក់គឺគ្រប់គ្រាន់ណាស់ក្នុងលោកនេះគឺថាអ្វីដែលសំខាន់សម្រាប់យើង គឺមិនមែនភ្នំមាសភ្នំ ប្រាក់មិនមែនអ្នកដតីណា ទេណាគឺខ្លួនយើងជាមនុស្សល្អដែលសំខាន់បំផុតសម្រាប់ខ្លួនយើងសូម្បីតែព្រះពុទ្ធអង្គបានត្រាស់ហើយក៏នៅតែព្រះអង្គសម្ដែងថាឲ្យយើងមានខ្លួនឯងជាទីពឹងដែរមើលមើលទាំងដូច្នេះចោលអីចោលបាន តែកុំចោលប្រានក្នុងវត្តសង្សារព្រោះក្នុងលោកនេះអត់មាននរណាក្រៅពីអាត្មាជួយខ្លួនឯងឡើយ ចឹងញាតិញោមពុទ្ធបរិស័ទគឺត្រូវតែយកចិត្តទុកដាក់អន្សំបំទោះជាតិចតួចឬសម្រាមមួយពីវត្តក៏ដោយត្រូវតែអន្សំពីព្រោះក្នុងលោកនេះគ្មាននរណាជួយយើងបានក្រៅពីខ្លួនយើងទេបើយើងមិនអន្សំបំតិចតិចហ្នឹងតើយើងនឹងអាចជួយខ្លួនឯងបានយ៉ាងម៉េចពិតមែនតែយើងអាចជួយខ្លួនឯងបានបើតើយើងមានសមត្ថភាពបើតើយើងប្រព្រឹត្តទៅដោយសេចក្តីបរិសុទ្ធក្នុងលោកិយៈកុសលនិងលោកកត្រៈកុសលដូច្នេះអត់ធន់ជាយាមក្នុងការសន្សំបំក្នុងការរសាចិត្តមួយអង្គឯងនេះឯងទាំងដែលនឹង នឹងអាចរួចពីវដ្តសង្សារមើលបដាចារា ប្តីស្លាប់កូនស្លាប់ពុកម្ដាយស្លាប់បងប្រុសស្លាប់ទីបំផុតគឺត្រូវមកជួបព្រះអង្គនឹងឯងត្រូវជួយខ្លួនឯងចឹងប្រឹងប្រែងមានស្មារតីស្ដាប់ពធទេសនាទៅនឹងបានដល់នៅព្រះនិព្វាន គឺអាចជួយខ្លួនឯងបានណាចឹងយើងយើងកុំសោកសៅទៅនឹងរឿងអីថាគេមិនយកចិត្តទុកដាក់នឹងយើងអីអីគឺថាអ្វីអ្វីគឺទៅតាមសេចក្តីពិតទៅចោះយើងមិនប្រឆាំងជាមួយនឹងការពិតទេយើងម្នាក់ឯងជ្រក់នៅក្រោមម្លប់នៃព ពុទ្ធជ្រក់នៅក្រោមម្លប់នៃពធជ្រក់នៅក្រោមម្លប់នៃ ប្រសង់ទាំងគឺថាមានចិត្តអប់រំបានល្អលាចាកលោកីប្រព្រឹត្តទៅដោយសេចក្តីស្ងប់រងាប់បញ្ជូនចិត្តទៅក្នុងអារម្មណ៍នៃប្រកម្មដ្ឋានម្នាក់ឯងដើរនៅក្នុងផ្លូវដ៏ស្ងប់ស្ងាត់ទៅកម្មព្រះនិព្វានទាំងបណ្ណាប្របុជាពធទេសនា